តស្បៃពីកាយសងសារហត្ថាបានអងអែលសពប្រានគ្មានសល់ត្រង់ណាក្លំក្របងអោបថាកែវជីវ៉ាព្រឺព្រួញទុនអស់កាយាស្នេហាដំ ដើមទ្រូងស្រីសាច់សខ្ចីក្នុងទ្រូងញ័រភ័យព្រិលព្រើនេត្រារូបមនស្រស់ដងខ្លួនសមនឹងហត្ថាចង្កេងដូចទេពធីតាអោយចេតនាមើលគ្មានតងអ្វីដើមទ្រូងប៉ះគ្នា បងកៅភ្នែកអូនបិទទាំងសងពើខ្សឹបប្រាប់បងថាគុំចោលស្រី អូនថាស្នេហ៍ស្មោះប្រកល់ជូនព្រមមចារី ចិត្តបងរំភើបលាយភ័យសានស្ដាយពេលភ្ញាក់ដឹងខ្លួនយល់សពច្បាស់ពេកបង ស្ទើរស្រែកយំស្ដាយមានមុំមិនបានថ្នាក់ថ្នមឲ្យអូនចិនដាអូនសាបណាស់តាពើនៅដល់ទីណាជាតិនាងតាធ្វើយ៉ាងណាបានរួមស្នេហាដូចក្នុងសូរ ច្បាស់ពេកបងស្ទើរស្រែកយំស្ដាយមានមុំមិនបានថ្នាក់ធ្នមឲ្យបងចិនដាអូនស្អាតណាស់តាពើនៅដល់ទីណាជាតិនាងតាធ្វើយ៉ាងណា បានរួមស្នេហាដូចក្នុងសូបិន